សម្រាប់អ្នកលក់អនឡាញខ្ញុំសូមចែករំលែកនៅ app មួយគឺពិសេសមែនតែន app ហ្នឹងណាហើយជាប្រចាំខ្ញុំតែងតែធ្វើនៅក្នុង កម្មវិធីមួយហ្នឹងអឺយើងចូលមកកាន់ Play Store ឬក៏ App Store របស់យើងមកយើង search ពាក្យថា Canva ហើយយើងចុចពាក្យ search បន្តមកទៀតគឺវារត់នៅខាងលើគេនេះអញ្ចឹងយើងចូលមើលអូខាងក្រោមមកនេះគឺជា template របស់កម្មវិធី Canva ហ្នឹង បាទកម្មវិធីនេះគឺងាយស្រួលមែនតើហើយបើសិនជាយើងលក់អនឡាញហើយយើងអត់ចេះក្នុងការធ្វើរូបភាពផុសនៅលើ page របស់យើងទេ យើងជួលគេយើងអាចនឹងចាយលុយច្រើនក្នុងការជួលហើយយើងអាចរៀនទៅពីព្រោះអីវាគឺជាអាជីវកម្មរបស់យើង ទេបាទអញ្ចឹងយើងគួរតែកាត់បន្ថយក្នុងការចំណាយលុយបើសិនជាអាជីវកម្មរបស់យើងឬក៏យើងទៅ តែចូលលក់អនឡាញថ្មីថ្មីខ្ញុំមិនអាច អឺមើលរំលងជាមួយនឹងកម្មវិធីនេះទេ យើងអាចធ្វើបានអញ្ចឹងឥឡូវ app មួយហ្នឹងគឺខ្ញុំបាន download រួចហើយ យើងចូលមកកម្មវិធី Canva ទាំងអស់គ្នាបាទនេះគឺជាទម្រង់របស់ កម្មវិធី Canva ហើយនេះគឺជា template ខ្លះៗពាក់ព័ន្ធជាមួយនឹង Canva អញ្ចឹងគឺ template របស់វាច្រើនមែនតើឧទាហរណ៍ថានៅកន្លែងនេះយើងអាច search template បានឧទាហរណ៍ថា food បើសិនជាអាជីវកម្មរបស់យើងពាក់ព័ន្ធជាមួយនឹងចំណីអាហារយើងអាចប្រើ app នេះគឺពិសេសតែម្ដងហើយស្រួលទៀតហើយយើងមិនចាំបាច់ត្រូវការចេះកុំព្យូទ័រច្រើនឬក៏អីទេយើងអាចធ្វើតាមរយៈទូរស័ព្ទដៃក៏យើងអាចធ្វើ poster របស់យើងមួយដ៏ស្អាតក៏បានដែរគឺវាមានច្រើនមែនតើឧទាហរណ៍ថាយើងដាក់ food promotion អូខេ food promotion អញ្ចឹង promotion ទាំងអស់វានឹងចេញមកឲ្យយើង គឺ template ស្អាតស្អាតមែនតើឧទាហរណ៍ឧទាហរណ៍ថាខ្ញុំយកគំរូនេះមួយអញ្ចឹងអានេះគាត់តែខ្ញុំប្រាប់ត្រួសត្រាសជាមួយនឹងកម្មវិធី Canva ហើយបើសិនជាបងប្អូនចង់ចូលរៀនជាមួយខ្ញុំផ្ទាល់អាច comment នៅខាងក្រោមយើងអាចរៀនជាមួយគ្នាបានបាទអញ្ចឹងនៅត្រង់កន្លែងនេះ យើងអាច ដូរទៅជាតម្រងអីក៏បានដែរយើងអាចដូរបានហើយអ្វីដែលសំខាន់មួយទៀតដើម្បីឲ្យវាងាយស្រួលដូចយើងដូចជា អាចបកប្រែជាមួយនឹងអឺមុខងារមួយនឹងបានដែរសូសុំចាំបន្តិចបាទអញ្ចឹងអាកន្លែងនេះអឺយើងអាចសរសេរអឺ promotion របស់យើងមកបាទអញ្ចឹងឧទាហរណ៍ថា promotion ប្រម៉ូសិនអញ្ចឹងកន្លែងហ្នឹងយើងអាចសរសេរអញ្ចឹងមកហើយខាងក្រោមនេះក៏យើងអាចដូរឬក៏អីផ្សេងទៀតក៏បានដែរយើងអាចដាក់អសមកពាក់ព័ន្ធជាមួយនឹងអាជីវកម្មរបស់យើងឬក៏ការប្រម៉ូសិនរបស់យើងអញ្ចឹងនៅត្រង់កន្លែងនេះយើងអាចទាញវាឲ្យធំក៏បានដែរអឺអាស្រ័យទៅលើយើងចង់បានបាទ ហើយអក្សរនេះក៏យើងអាចដូរ font បានយើងអូសម្លេះយើងដូរ font ហើយកម្មវិធីនេះគឺពិសេសមែនតើហើយសម្រាប់អ្នកលក់អនឡាញថ្មីថ្មីឯងមិនគួរមើលរំលងជាមួយនឹងកម្មវិធីមួយនេះទេ វាងាយស្រួលហើយយើងអត់ចំណាយពេលយូរទេបាទនេះគាត់ខ្ញុំធ្វើត្រួសត្រាសក្នុងការចែករំលែកអញ្ចឹងណាបើសិនជាបងប្អូនចង់ចូលរៀនអាច comment នៅខាងក្រោមមកយើងចូលរៀនបានទាំងអស់គ្នាបាទសម្រាប់អ្នកដែលមិនមាន ថវិកាច្រើនក្នុងការជួលគេ ធ្វើរូបភាពឬក៏ធ្វើ promotion អីទៅលើអាជីវកម្មរបស់យើងណាអញ្ចឹងយើងអាចប្រើជាមួយនឹងកម្មវិធីនេះបានអញ្ចឹងហើយកន្លែងផ្សេងផ្សេងនេះ គឺយើងអាចកែបានទាំងអស់នៅក្នុងកម្មវិធី Canva នេះគឺពិសេសមែនតើអញ្ចឹងសម្រាប់វីដេអូនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេដូចខ្ញុំនិយាយខាងដើមអញ្ចឹងបើសិនជាបងប្អូនចង់ចូលរៀនអាច comment នៅខាងក្រោមយើងអាចចូលរៀនបានទាំងអស់គ្នា អានេះសម្រាប់អ្នកដែលគាត់លក់អនឡាញឬក៏សេវាកម្មផ្សេងផ្សេងបាទជាមួយនឹងកម្មវិធី Canva នេះគឺងាយស្រួលមែនតើហើយ template វាស្អាតស្អាតអញ្ចឹងបងប្អូនកុំភ្លេចចូលជួយ follow page ម្នាក់មួយដើម្បីទទួលបានអឺមេរៀនអីថ្មីថ្មីទៀតយើងរៀនជាមួយគ្នាជាមួយនឹងកម្មវិធី Canva នេះបាទអញ្ចឹងអរគុណជម្រាបលា